យប់នេះប៉ារីត្រូវប៉ះជាមួយនឹង RB Leipzig ប្រិមិត្តយើងត្រឡប់មកវិញថាសម្រាប់ប៉ារីបានយកឈ្នះ3ប៉ារីឈ្នះ Man City 2-0 Manchester City ឈ្នះ RB Leipzig 6-3អញ្ចឹងគ្រាន់យើងផាត់សបកចេញទៅ យប់នេះអាចប៉ារីយកឈ្នះទៅលើ RB Leipzig ក្នុងលទ្ធផល2-0បាទបើសិនជាយើងនិយាយពីប្រវត្តិបាទយប់នេះឲ្យជ័យមិនស្និទ្ធណាប្រិមិត្តឲ្យជ័យមិនស្និទ្ធប្រវត្តិនៅក្នុងការប៉ះគ្នារវាងក្រុមទាំងពីរប៉ះគ្នាចំនួន4លើកបាទការប្រកួតនៅក្នុងវគ្គ បាទពាក់កណ្ដាលប្រៃព្រាត់កាលពីរដូវកាល2019 2020បាទប៉ារីសបានយកឈ្នះទៅលើ RB Leipzig រួចហើយក្នុងលទ្ធផល3ទល់នឹង0ជួបគ្នាបាទកាលពីរដូវកាល2020បាទយ៉ាបាទខ្ញុំខ្ញុំដាក់ខុសបាទជួបគ្នាលើកមុនហ្នឹងគឺ RB Leipzig បាទយកឈ្នះទៅលើប៉ារីស2ទល់នឹង1ទឹកដីប៉ារីសប៉ារីសស៊ីវិញ1ទល់នឹង0បាទនៅតែប៉ារីសល្អជាងអញ្ចឹងបាទអញ្ចឹងយប់នេះយ៉ាងអន់បំផុត បាទខ្ញុំគិតថាយ៉ាងអន់បំផុតប៉ារីសត្រឹមរួចចែក ប៉ារីសល្អយប់នេះ បាទបើប្រិមិត្តស្រឡាញ់ក្នុងការវាយយកប៉ារីសបាទប៉ារីសល្អយប់នេះបាទទឹកដីប៉ារីសបាទទឹកដីប៉ារីសការប្រកួតរៀងរាល់លេងនៅទឹកដីប៉ារីសប៉ារីសធ្វើបានល្អជាង បាទធ្វើប៉ារីសធ្វើបានល្អជាងបាទ5ប្រកួតចុងក្រោយរបស់ប៉ារីសឈ្នះ4ចាញ់1ចាញ់ចុងក្រោយនឹងចាញ់ទៅលើរ៉ែនបាទដែលខ្ញុំមើលការប្រកួតនោះទៅមើលទៅដូចជាមិនស័កសមទេណា បាទប្រឹងបុកដែរដល់ពេលគេល្មូតមាត់មកផ្លុកផ្លុកបាទ ការប្រកួតក្នុងដីរបស់ប៉ារីសនៅក្នុងរដូវកាលថ្មីនេះគឺមិនទាន់ចាញ់នៅឡើយទេបាទប៉ាក់ដឺព្រីនមិនទាន់ចាញ់នៅឡើយទេនៅក្នុងរដូវកាលនេះអញ្ចឹងយប់នេះខ្ញុំគិតថាក៏នៅតែមិនទាន់ចាញ់ដែរបាទ5ប្រកួតចុងក្រោយរបស់ RB Leipzig RB Leipzig គឺជាក្លឹបដែលបណ្ដុះបណ្ដាលកីឡាករសម្បូរដោយកីឡាករល្អល្អតែលូកអស់ហើយបាទក៏ដូចជាគ្រូបង្វឹកដែលល្អនោះក៏ត្រូវបាន ទៅកាន់បាយលមុនិចទៀតអញ្ចឹងអ្វីគ្រប់បែបយ៉ាងរបស់ RB Leipzig មកដល់ពេលនេះគឺនៅសល់តែសម្បកខ្លួនទេមានអីថា ម៉ាស៊ីនរបស់គាត់ហ្នឹងពី150មកធ្លាក់ត្រឹម50ហើយបាទរដូវកាលថ្មីនេះ RB Leipzig លែងដូច RB Leipzig កាលពីរដូវកាល2រដូវកាលមុនហើយបាទធ្លាក់ជើងសម្បើមណាស់បាទ5ប្រកួតចុងក្រោយឈ្នះ2ស្មើ1ចាញ់2បាទអត់ល្អទេការប្រកួតក្រៅដី5ប្រកួតចុងក្រោយមិនទាន់ឈ្នះមួយប្រកួតទេស្មើ3បាទស្មើ2ចាញ់3 2ប្រកួតចុងក្រោយស្មើទាំង2ប្រកួតបាទប្រកួតចុងក្រោយរបស់ RB Leipzig ស្មើជាមួយនឹង Freiburg បាទការប្រកួតចុងក្រោយឈ្នះទៅលើប៊ូជុំ3ទល់0បាទយើងត្រឡប់មកមើលកីឡាករនៅក្នុងរាត្រីនេះផងដែរសម្រាប់កីឡាករដែលមិនអាចចូលរួម ជួយជាមួយនឹងប៉ារីបានបាទគឺមានបាទរ៉ាម៉ូប៉ារ៉ាដេសហើយជាមួយនឹងណេម៉ាបាទដែលជាកីឡាករសំខាន់បាទដែលជាកីឡាករសំខាន់ហើយម៉ាគីញ៉ូដូចជាមានឈ្មោះបាទអត់មានបញ្ហាទេនៅក្នុងរាត្រីនេះបាទអ្នកចាំទីគឺដូណារ៉ូម៉ាខ្សែប្រយុទ្ធ គឺនឹងអាចនឹងត្រូវមានណាបាទគឺ Kylian Mbappe Icardi ហើយជាមួយនឹង Messi បាទតំបន់បម្រើគឺមានវៃស្នាដាំ Verratti បាទ Herrera បាទហើយជាមួយនឹងកីឡាករ Rafinha បាទប៉ុន្តែខ្ញុំមើលទៅដូចជារៀងរាល់ការដាក់មកដូចជាមិនសូវជាដាក់ទេបាទភាគច្រើនហ្នឹងគឺដាក់តឡាកហ្គាយីបាទសម្រាប់រ៉ាហ្វីញ៉ានេះគឺមិនងាយដាក់ទេ បាទតាមខ្ញុំគិត line up នេះដាក់មកគឺអត់ត្រូវទេខ្ញុំគិតថាដាក់ gage ច្រើនជាងនៅក្នុងរាត្រីនេះបាទតំបន់ការពារបាទគឺមានបាទអឺចាអត់ដាក់មកនេះគឺអត់ត្រូវទេតែពិតដាក់ទៅគឺយប់នេះគឺត្រូវតែមាន អាក្រាហកាមីបាទហើយមានកលាករបាទ Mendes បាទ Kempe ហើយជាមួយនឹង Marquinhos បាទសម្រាប់ OB Leipzig វិញនោះគឺនៅសល់កលាករ Poulsen មួយក្នុងតំបន់ប្រយុទ្ធ ក្រៅពីនឹងនោះគឺចង់អស់ហើយប្រិមិត្តអើយបាទលក់កីឡាករខ្ទេចខ្ទីអស់ទាំងគ្រូកង្វឹកទៀតបាទយប់នេះសម្រាប់ប៉ារីសប្រវត្តិដែលធ្លាប់ជួបគ្នាប៉ារីសល្អជាង បាទ5ប្រកួតចុងក្រោយប៉ារីសល្អជាងជាពិសេសការល្អជាងនៅក្នុងដីកីឡាកររបស់ប៉ារីសគឺល្អជាងនៅក្នុងរាត្រីនេះប្រិមិត្តសួរថាតើមានវត្តមានរបស់មេស៊ីអត់មានយប់នេះគឺមានវត្តមានរបស់លីអូណែលមេស៊ីបាទអញ្ចឹងយប់នេះខ្ញុំផ្ដល់ជូនឲ្យប៉ារីសយកឈ្នះទៅលើ RB Leipzig ក្នុងលទ្ធផល2ទល់នឹង0 បាទ2-0ចង់តិចផងប្រិមិត្តខ្ញុំនិយាយត្រង់បាទនេះថប់តែ3-0ទេបាទបាទដាក់តារាសិលល្អជាងអ៊ីកាឌីហ៎ដូចជាខុសខុសកន្លែងគ្នាតើបាទជូលៀនតារាសិលគាត់នៅក្នុងតំបន់បំរើនឹងប្រិមិត្តបាទអ៊ីកាឌីគាត់នៅក្នុងតំបន់ប្រយុទ្ធបាទខុសគ្នាបាទតំបន់គាត់ខុសគ្នាបាទបាទយប់នេះរ៉ូណាញ៉ូមកមើល PSG Obesic អត់ដឹងដែរមូនអើយបាទខ្ញុំអត់ដឹងដែរ បាទយប់នេះប៉ារីសមានតាឥណ្ឌាអត់អត់មានតាឥណ្ឌាទេបាទលីវើពូលមានតាឥណ្ឌានៅក្នុងរាត្រីនេះបាទបាទភាគរយខ្ពស់អត់ដែលលីវិនដូស្គីមក Manchester City ភាគរយខ្ពស់អត់អូត្រាកំភុនតកតងជាមួយនឹងបញ្ហាដែលលីវិនដូស្គីមកកាន់ Manchester City នេះបាទមកដល់ពេលនេះបញ្ហាដែលយើងសង្កេតមើលតាមបណ្ដាញសារព័ត៌មានជាច្រើនបានលើកឡើងនោះ គឺតាក់ទងដោយសារតែ Robert Lewandowski នេះចរចាតម្លៃពលកម្មមិនត្រូវជាមួយនឹង Manchester អីបើជាមួយនឹង Bayern Munich ទេបាទដល់អញ្ចឹងហើយសម្រាប់ Lewandowski នឹងគឺហាក់បីដូចជារៀងនៅឆ្ងាយបន្តិចពី Bayern Munich អញ្ចឹងហើយដែលសិនជាព័ត៌មាននេះកើតឡើងអញ្ចឹងហើយដែលតម្លៃពលកអេតម្លៃទេរបស់ Robert Lewandowski ត្រូវបានគេទម្លាយនៅក្នុងប្រមាណ50លានផោនទេបាទសម្រាប់ Robert Lewandowski ដែលបច្ចុប្បន្នហ្នឹងគាត់ស្ថិតនៅក្នុងវ័យ33ឆ្នាំបាទអញ្ចឹង33ឆ្នាំ5លាន មកកាន់ Manchester City ប្រហែលជាគេអាចឲ្យកុងត្រា2ឆ្នាំបាទគាត់ល្អដែរហើយបើសិនជាយើងនិយាយរបៀបបញ្ចប់ទីរបស់ Robert Lewandowski ធ្វើបានល្អច្រើនណាបាទហើយមកកាន់ Manchester City តំបន់បម្រើរបស់ Manchester City កប់សេរីបាទអញ្ចឹងអាចនិយាយបានថាល្អប្រសើរបាទស្លាប់ឆ្វេងស្លាប់ឆ្ដាំរបស់ Manchester City ក៏ដូចជាតំបន់បម្រើកណ្ដាល Manchester City ល្អណាបាទខ្លាចតែមួយឯងប្រិមិត្តខ្លាចតែបម្រើល្អដែលពេលចុងក្រោយមកគឺអត់បោះឲ្យតំបន់ប្រយុទ្ធដូច Man U អញ្ចឹង bà đang đi giáp đài bà